ពួកឯងមិនមែនជាហេរ៉ូទេណាកុំមកតាំងខ្លួនធ្វើជាហេរ៉ូដើម្បីមកការពារខ្ញុំមកខ្ញុំធុញទេខ្ញុំហត់ខ្ញុំមិនចង់មានពុកដូចពួកឯងទៀតទេបើពួកឯងចង់បាក់មុខខ្ញុំណាកុំធ្វើកញ្ញាកូនអ៊ំណាគេទៅអីប៉ុន្តែកញ្ញាទៅមិនដឹងថាតែខ្ញុំស្អីឲ្យទេគឺកញ្ញាទៅដោយសារតែមានអ៊ំជាពុកហ្នឹងបើកូនណាហូបកាទៀវកូនក្តៅក្តៅកញ្ញាកូនទៅណាទុក កុសចាប់ពីពេលនឹងទៅកូនអត់ត្រូវទៅណាចុះពុកទៀតទេនៅកូនណាកូនដឹងហើយ ពុកធ្វើអ្វីអ្វីគ្រប់យ៉ាងគឺតែដើម្បីតែកូនកូនចាំមើលណាពុកនឹងធ្វើឲ្យក្មេងក្មេងស្រីស្រីនោះគឺចំណែននឹងកូនពុកប៉ុន្តែពុកអត់ឲ្យកូនទៅចំណែនគេទេណាកូនណា ភាពយន្តជីវិតរឿងពុកអាក្រក់មានផ្សាយជូនទេសនានៅថ្ងៃអាទិត្យវេលាម៉ោង8យប់ លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film